ទាយច្បាស់ដូចមើលឃើញស្ងាត់ស្ងាត់លោកគ្រូផលសំណាងទំលាយខ្សែទូទាយជីវិត ទុំសវັດនិងប្រាប់ពីមូលហេតុចំចំនៃការធ្លាក់នោះសូមរំលឹកឡើងវិញបន្តិចបេក្ខជនម្នាក់ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន5ដងរួចមកហើយ តែមិនចុះចាញ់ឡើយក៏សម្រេចចិត្តមកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 តែគួរឲ្យស្ដាយរូបគេបានត្រឹមតែបង្ហូរទឹកភ្នែកក្រោយបរាជ័យម្ដងទៀតបេក្ខជនរូបនោះមានឈ្មោះថាទុំសវັດអាយុ26ឆ្នាំមកពីខេត្តស្ទឹងត្រែង ធ្វើការផ្នែក order នៅភោជនីយដ្ឋានបានបង្ហាញវត្តមានក្នុងកម្មវិធី Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4ដោយលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថាស្រឡាញ់ស្ទើលេប ជាសំនៀងដើមរបស់លោកនុបបញ្ញរិទ្ធមកធ្វើការបកស្រាយក្រោយពីវាយតម្លៃចប់សុកសីលាលិនផ្ដាល់យេសអោកសគុណកញ្ញាឲ្យនៅនុបបញ្ញរិទ្ធជាម្ចាស់បតឲ្យយេសខណៈឈុនសវណ្ណរាជជាអ្នកសម្រេចចុងក្រោយឲ្យនៅជាហេតុធ្វើឲ្យបេក្ខជនរូបនេះបានយេសពីនឹងនៅពីមិនអាចជាប់ទៅវគ្គបន្តបានឡើយព្រោះអ្នកជាប់ទាល់តែមានចេះចាប់ពី3ឡើងទៅ ក្រោយពីធ្លាក់រួចមកបេក្ខជនរូបនេះ បានត្រឹមតែសោកស្ដាយត្រឡប់ទៅក្រោយយំអោបពិធីការនីប៉ុណ្ណោះ ជាក់ស្ដែងកាលពីម្សិលមិញនេះស្រាប់តែលោកគ្រូចិនសែហោរាសាសផលសំណាង បានរៀបរាប់ពីការទូទាយរបស់គាត់ដោយលោកបាននិយាយថាទុំសវັດគាត់មានខ្សែវាសនាទុកមុនហើយ ហើយឆាកជីវិតរបស់គាត់ពិបាកមុនស្រណុកក្រោយ និយាយរួមមាន គ្រោះមុនទើបមានលៀបមកពីក្រោយ ដូចដែលព្រះចាពីបុព្វេហើយហើយណាមួយអាយុគាត់គឺដល់ពេលទទួលផលបុណ្យរបស់គាត់ហើយអញ្ចឹងបានថាមនុស្សកុំឲ្យមើលងាយមនុស្សវាសនាមើលមិនឃើញចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ